យូរណាស់ដឹងការចេញមកទេមីងឥឡូវឡើង 1k កន្លះមកមីងឡើងទៅយកអើឥឡូវឡើង 2k កន្លះសុំថោមីងនឹងបល់នឹងបែកតាមពូនេះឥឡូវ 2k កន្លះមីងឡើងទៅយកហ្នឹងហើយគេគេខឹងមេនយូគេយំបោកខ្លួនបោកប្រាណមកឲ្យមីងលួងទាំងកន្លែងយប់នេះអត់ព្រមចង់មកឯណាមកហើយ ឃើញទេឃើញទេគេឃើញគេឃើញគេខោស្អាតទេឃើញគេច្រកខោស្អាតទេគេឈរនៅមុខទ្វារនឹងបង្ហាញរៀងសិនណាជិតទៅចរិតមើលចរិតខោស្អាតគេមកហើយណាគេធ្វើចរិតខុសស្អាតពូចាក់ធ្វើចរិតម្លេះចាយហ្នឹងឯងធ្វើចរិតចឹងអឺ តាមុខមិនសូវបានទេបានចរិតញោមមកមកអីមុខសែតមកថ្ងៃនេះកូនហួយឃើញនៅស្អីគេមិនមុខឯងកាត់អីសែតមកហ៎ចាញ់គេណាគេចាញ់ចាញ់គេមិនណាគេចាញ់មិញពួកម៉ាក់ទៅទៅមិញតែមកមើលដល់នេះ ហ្នឹងខ្ញុំមើលទៅខ្ញុំភ័យទៅអស់លេងបិទភ្លើងបាត់ទេចាញ់នោះទេថយចាញ់ចាញ់ជើងចាញ់ជើងនេះអត់ហើយយាយចូលជីងចាក់ចូលអីចាញ់នឹងស្លេកមុខនេះនេះយាងមកតានេះយាងឯង 2k កន្លះហើយឲ្យយាងចូលបន្ទប់វិញ មិនថាដូច្នេះគេនៅនិយាយមកគូទីទៅពេលចាញ់គេអស់រំអស់អស់រំអើមកមានយំហ៎មានហើមភ្នែកហ៎មើលមើលមើលមើលមើលមើលមើលតិចមើលមានហើមភ្នែកមើលតិចមើលថាអត់ទេអញងាកមកមកនេះតិចមើលអូយអាយដូចស្ងោស្ងោចដល់ហើយឡើងឆ្ងាញ់មកឡើងឆ្ងាញ់ ណោធៀមមកហូបនៅទេហៅអុយខោមិនក្មេងជៀនសាច់ជៀនអីគេអុយដាក់មួយជើងទៅចែមុខគ្នាពងជើងដាក់មួយជើងមិនដាក់មកសើថាគេប្រស្អាតចឹងហើយអញ្ចឹងក៏សើចគ្នាដែរចាក់អើយមុខដល់ហើយមុខគាត់មិន គាត់ត្រូវនិយាយមកគូទៀតឥឡូវគាត់ឈប់និយាយមិនឯងមិននិយាយទៀតហ៎ដងឡាយទាំង2ទាំង3ទិញមកបាត់ទិញពីបាត់សុំអាវអីម៉ោងហ្នឹងពងកប៉ុលមកមកសុំអាវចំធ្លាក់បាត់អស់1000នាក់ទៅណាកណ្ដាប់អ៊ីនធឺណិតមកផ្លែសក់បាត់1000នាក់ទៅណា អស់ប្រព័ន្ធអ្នកតាណាឥឡូវមិនជ្រឹកផលស្អាតមិនអត់ទៅខ្លួនឯងណាសុខចិត្តឲ្យយើងមកយកប៉ុន្តែតម្លៃខ្លួនគេថ្លៃខ្លាំងហ៎អត់ត្រូវតម្លៃអត់ទៅទេចរចាហ្មងទិញខ្លួនបានអត់មែនស្រួលណាចរចាមកមិនត្រូវនិយាយត្រូវតម្លៃខ្លួនហើយតមកយកផ្ទាល់ទៀតអត់បាន បើថាឲ្យទៅខ្លួនឯងអត់ទៅទេលេងសើចបានទេ